ហើយរាល់ការធ្វើល្អទាំងឡាយវាតែងតែមាន អ្នកស្រឡាញ់ខ្លះមានអ្នកស្អប់ខ្លះ ជាធម្មតាកុំថាឡើយដល់ទៅញោមស្លៀកពាក់ជារបៀបអញ្ចឹងបើទោះជាស្លៀកតាមរបៀបខ្មែរក៏ដោយក៏គង់តែមានអ្នកស្អប់អ្នកស្រឡាញ់ធម្មតាទេញោមធម្មតាណា បើទោះជាអាត្មាកំពុងតែនិយាយលើកខ្មែរនឹងក៏ដោយក៏មិនប្រកាសថាខ្មែរទាំងអស់នឹងចូលចិត្តអាត្មាដែរយល់ទេហ្នឹងហើយដូច្នេះការធ្វើល្អរបស់យើង មានទិសដៅរបស់យើងពិតប្រកបគឺដើម្បីសេចក្តីល្អឧទាហរណ៍យើងលាងដៃដោយយើងដឹងថាដៃកក្រិច យើងទ្រាំនឹងភាពសៅមងរបស់ដៃយើងអត់បានទេយើងត្រូវតែលាង ដើម្បីឲ្យស្អាតនៅពេលដែលយើងលាងដៃនោះដៃរបស់យើងស្អាតហើយអ្នកដតីថាអូធ្វើឯងនឹងណាស់ណាស់មើលអ្នកស្អាតណាស់អីចឹងទៅលាងអីទុកអញ្ចឹងមួយឆ្កែវាមិនដែលលាងផងម៉េចវាអត់សំខាន់អ្នកដតីថាយ៉ាងម៉េចទេយើងក៏មិន ចាំបាច់ថា ខ្ញុំខំលាងដៃសឹងអីឯនៅអត់ស្រឡាញ់ខ្ញុំទៀតខ្ញុំខំលាងស្អាតប៉ុណ្ណឹងហើយនៅតែមិនថាខ្ញុំស្អាតទៀតតាមពិតការលាងរបស់យើង មិនដើម្បីឲ្យអ្នកដតីសរសើរថាស្អាតឬអត់ទេ តែ សំខាន់ខ្លួនយើង ដឹងថាតើយើងលាង ដើម្បីអីយល់ទេពុទ្ធបរិញ្ញាយើងឲ្យអញ្ចឹងអឺមកមើលពាក្យក្នុងអង់គ្លេសមួយគេថាម៉េចទេអ្នកយល់មិនយល់ពីខ្ញុំ ព្រោះផ្លូវដែលខ្ញុំដើរវាមិនមែនជាផ្លូវរបស់អ្នកយល់ទេអញ្ចឹងអ្នក ដែលឃើញផ្លូវច្បាស់គឺយើងជាអ្នកដើរណាសំខាន់ណាស់រឿងនឹងត្រូវដឹងខ្លួនឯងអញ្ចឹងអត្តនាវកតាំងបាបាំងបុគ្គលមិនធ្វើបាបដោយខ្លួនឯងអត្តនាវសង្កលិសតិរមែងសៅមងដោយខ្លួនឯងអត្តនាអកតាំងបាបាំងបុគ្គលមិនធ្វើបាបដោយខ្លួនឯង អត្តនាវវិសុជតិរមែងបរិសុទ្ធដោយខ្លួនឯងសុទ្ធិអសុទ្ធិសេចក្តីបរិសុទ្ធឬមិនបរិសុទ្ធបច្ចតាំងគឺអាស្រ័យទៅលើខ្លួនឯងអ្នកញោអញ្ញងវាសោធិយេអ្នកដតីមិនអាចញ៉ាំងអ្នកដតីឲ្យបរិសុទ្ធឬមិនបរិសុទ្ធបានទេនឹងចឹងគឺអ្នកដែលយល់ពីសេចក្តីល្អពិតធ្វើហើយ ទោះបីជាមនុស្សទាំងឡាយមិនឯកភាពនឹងសេចក្តីល្អរបស់យើង តែក្នុងចិត្តយើងនៅតែញញឹមអាត្មាឧទាហរណ៍ឧទាហរណ៍ថា យើងនៅក្នុងព្រៃធំមួយ យើងត្រូវចាក់ចេញពីព្រៃនឹងទាំងអស់គ្នាហើយយើងដើរសើផ្លូវមើលអស់ហើយ ផ្លូវដែលត្រូវចេញពីព្រៃហ្នឹងមានផ្លូវមួយផ្លូវល្អស្អាតជាផ្លូវវាលរលីងស្អាតដើរទៅមិនមុតបលាមិនមុតអីទេប៉ុន្តែយើងដឹងច្បាស់ថាផ្លូវដែលដើរហ្នឹងជាផ្លូវមានក្របមីននិងមានខ្មាំងច្រើនយើងរត់ឃើញច្រកមួយទៀតច្រកហ្នឹងចេញបានតែមួយបាត់ជើងឯងប៉ុន្តែជាផ្លូវសวัสดิភាពយើងបបួលគេឲ្យគេទៅតាមយើងតែគេអត់ទៅទេគេអត់ទៅទេគេសុកចិត្តដើរនោះទៅតាមផ្លូវស្រួលដើរនោះប៉ុន្តែផ្លូវស្រួលដើរនោះយើងដឹងច្បាស់ណា ថាផ្លូវនឹងគ្រោះថ្នាក់នៅពេលដែលគេចេញដំណើរទៅនោះអស់យើងក៏ទៅតាមដំណើរមួយដែលយើងយល់ច្បាស់ថាវាត្រឹមត្រូវហើយវាមានសវត្ថភាពអ្នកទាំងឡាយក៏គេជេរយើងថាស្គួតទៅដើមអ្នកឯងយើងអត់បានទៅខឹងជាមួយមនុស្សទាំងអស់គ្នាទេយើងមានសេចក្តីពេញចិត្តនឹងផ្លូវរបស់យើងដើរហើយញញឹមថាអ្នកឯងថាខ្ញុំស្គួត ពេលនេះជាមើលតែផ្ទុះមីន ទើបដឹងថានរណាអ្នកឈួតយល់ទេនេះគ្រាន់តែឧទាហរណ៍ឲ្យយើងគិតជា encouragement អង់គ្លេសថាចឹងអត់ទេណាហ្នឹងជាអឺគេថាអី mental ស្អែកខ្ញុំចេះខ្មាស់គេហ្នឹងហ្នឹងជាការលើកជំរុញទឹកចិត្តរបស់ យើងឲ្យយើងដើរផ្លូវរបស់យើងប៉ុន្តែ អាក្រក់ពិតប្រកបគឺចេតនាខាងក្នុងតើយើងទៅនឹងដើម្បីអីសួរខ្លួនឯងយល់ទេហ្នឹងហើយតាមចិត្តគាត់មិញបើខ្មែរមាន ជារបៀបអញ្ចឹងគាត់មិនបាច់ទៅចូលខាងអញ្ចឹងទេគាត់ប្រកាសជាទៅខ្មែរហ្នឹងខ្មែរក៏មាន ក្តីសម័យមួយដែរញាតិញោមរាល់ថ្ងៃយើងហាក់ដូចជាមានភាពមិនតន់ឲ្យស្ត្រីនឹងមានកន្លែងដើម្បីលៀងជំរះផ្លូវចិត្ត ទេនៅស្រុកខ្មែរយើងបើសម្រាប់ព្រះសង្ឃស្រួល មកបួសមានវត្តនៅ មានអីប៉ុន្តែបើស្រីស្រីក្មេងៗមកបួសគេចិត្តថាអញ្ចាស់អញ្ចោះដូចនៅភូមិមាមាន សំណាក់ដូនជីគេគឺសិក្សារៀនបត្រៃបិដកសបាយហ្នឹងញោមក្មេងៗយាយយាយហួរដលេមិនសូវទៅទេក្មេងៗសិស្សសាលាពេលវ៉ាកង គេអត់សូវចេះទៅដើរលេងឯណាទេឲ្យទៅនៅផ្ទះក៏អត់ចេះនៅគេទៅសំណាក់ដូនជីទៅរៀនធัวវ៉ាកងក្មេងៗស្រីស្រីគេថានៅផ្ទះអត់ចេះនៅទៅរៀនធัวចឹងទៅហើយក្មេងៗចេះធัวចេះណាណីចេះសូត្រកពីមហាប្រធានអីអីកុំកុំនោះទេលោកសុកខ្មែរចឹងទៅសូត្រចាញ់កុំកុំសុកគេទេណាហ្នឹងអញ្ចឹងគេមានកន្លែង គេទៅ release ទៅទៅម៉េចហ្នឹង ទៅហ្នឹងអាទៅបន្ធូរ stress អីអញ្ចឹងអាចឹងបានអាត្មាជាគិតថាបើអាត្មាមិនសឹកទេចង់ថ្ងៃក្រោយហ្នឹងបង្កើតឲ្យមានអាប្រព័ន្ធហ្នឹងមួយទៀតសម្រាប់ស្រីស្រីព្រោះស្រីស្រីនៅស្រុកនោះអាត្មាថារោមគ្រោះជាងស្រុកនេះស្រីស្រី ស្រុកខ្មែរប្តីធ្វើបាបច្រើនណាមានវិបត្តិខ្លះស្បត់ឈប់ជួបប្រុសអីចឹងទៅណាអើបើឈប់ជួបទៅវត្តទៅវត្តទៅរៀនធម៌ ឲ្យវាមានកន្លែងអប់រំផ្លូវចិត្តអញ្ចឹងណាហ្នឹងហើយហើយវាមានគោលគំនិតហ្នឹងប៉ុន្តែថាដើរដល់ប៉ុណ្ណាមិនដឹងទេណាណាប៉ុណ្្នឹងឯងអាគិតថាខ្ញុំមិនស៊ូអីគ្រាន់តែចង់ឲ្យយល់ពីគាត់ដែរអឺអ្វីដែលប្លែកដំបូងវាអញ្ចឹងឯងហើយយើងជួនកាលយើងយើងដោះស្រាយវិបត្តិអីក៏ដោយញញឹមត្រូវប្រកបនិយមចំពោះ the power of love the power of compassion ទៅដោះស្រាយបញ្ហាហើយអត់មានពីវេរាទោះបីជាមួយមនុស្សចិត្តខាងយើងប្រទេសចិត្តខាងយើងនឹងក៏ដោយការជេរគ្នាអត់ប្រយោជន៍ទេ បង្កើតតែពីវេរាបង្កើតតែការស្អប់គ្នាយល់យល់ហ្នឹងហើយវិធីដោះស្រាយមានអញ្ចឹងបានព្រះអង្គថាមនុស្សមានបញ្ញាមានខ្លួនឯងជាទីពឹង អញ្ចឹងខណៈជេរដោយខឹងក្រោតអត់បញ្ញាទេពេលនឹងអត់បញ្ញាទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមនាលអ្នកទាំងឡាយចូលអ្នកទាំងឡាយគុំនិយាយពាក្យអាក្រក់នឹងនរណាមួយឡើយអញ្ចឹងពាក្យថាគុំនិយាយពាក្យអាក្រក់នឹងនរណាមួយឡើយវាទាំងអស់ហ្នឹងនរណាក៏ដោយពីព្រោះអ្វីពីព្រោះថាអ្នកដែលអ្នកនិយាយពាក្យអាក្រក់ទៅកាន់ហើយគេនឹង តបតដោយពាក្យអាក្រក់វិញមិនខានគេមានមាត់ដែរតា យល់ទេយល់យល់ថាម៉េចហ្នឹងហើយអញ្ចឹងបានលើករឿងមួយស្ដាប់រឿងចិនទៀតណាអាត្មានឹងមិនមួយរឿងចិនណារឿងនេះនិទានតគ្នាទេមិនបានមើល movie អីទេអឺនិយាយពីកូនចេញទៅរៀននៅទីក្រុងហ្នឹងតាំងពីក្មេង រហូតដល់ប្រឡងជាប់សញ្ញាបត្រទៅត្រឡប់មកវិញ បាននឹងរង្វាន់បានស្អីគ្រូឲ្យបាន ផ្លាកមកបិទមិនទេអាត្មាមិនចាំទេមកដល់ប្រាប់ឪពុកម្ដាយអញ្ចឹងទៅក៏ទៅងូតទឹកឪពុកម្ដាយអត់ចេះអសរឃើញអារង្វាន់កូនដែលបានមានអសរបានសរសើរអីហ្នឹងឪពុកហ្នឹងយកមកបិទក្បែរមាត់ទ្វារនេះឲ្យគេឃើញវាសប្បាយចិត្តពេកណាកូនអញរៀនបានប៉កែដល់គាត់បិទដឹងមែនបិទបច្រាស់ជើងវាអត់ចេះអសរ ដល់កូនមកវាងូតទឹកវិញស្រែកលោឡាចុះអាណាមកបិទប្រទេសប្រដាអញ្ចឹងវិញស្រែកអញ្ចឹងហើយឪពុកក៏ទៅកាប់អស់បានម្ដាយមកអែក្នុង កូនឯកូនកូនប្រុសម្ដាយផ្ទះយើងមានតែ3នាក់ទេយល់ទេយើង មានតែ3នាក់ទេគឺម៉ែពុកកូនឯងនិងកូនឯងបើកូនឯងមិនបិទមានតែម៉ែបើម៉ែមិនបិទមានតែមានតែពុកកូនឯងនេះថាអាណាគេយើងគិតដល់មិនទៅ យល់ទេអូហ្នឹងហើយហើយបានប្រាប់មិញហ្នឹងពុកគាត់ឲ្យគាត់សប្បាយចិត្តគាត់ណាស់ដឹងតែកូនបានរង្វាន់មកអញ្ចឹងគាត់បិទនោះគាត់បិទបង្ហាញគេឲ្យគាត់ដឹងតែកូនគាត់ហ្នឹងណាវាវារៀនប៉កែអីអញ្ចឹងណាហ្នឹងទៅសុំទោសកូនពុកខ្លួនឯងបានទៅដល់ថ្វាយអង្គមសុំទោសទៅពុកហ្នឹងក៏គាត់អត់ទោសឲ្យទៅបានគាត់វាអន់អន់ចិត្តតិចដែរណា មែនទេអត់ទោសឲ្យមែន ហើយបានប្រាប់ថាឥឡូវពុកហត់ហើយកូនឯងជួយទៅយកអស់មកទនូលមកនៅញោកភ្នំក្រោយដល់ពេលទៅឃើញអតិសភាពខាងក្រោយទៅស្រែកវ៉ាស្រែកណាស្រែកដាក់ព្រៃដល់ស្រែកដាក់ព្រៃទៅអាសំលេងវាឡងមកវិញអាកុះលាងភ្នំហ៎វ៉ាទៅវាវ៉ាមកវិញវាអាណាគេឆ្លើយមកវិញក៏ស្រែកអាណាគេវើយដល់អាណាគេវិញវាស្រែកអាណាគេវើយមកវិញដែរហេជេជេមកជេអញ្ចឹងជេមកជេអញ្ចឹងយំហ្មងរត់មកវិញ រត់មកវិញឪពុកសួរថាណាអស់យកមកនៅកូនយកអស់អីខ្ញុំទៅអាណាគេឆ្លើយជេរខ្ញុំរហូតដល់អញ្ចឹងពុកនឹងនឹកឃើញដល់អកូនអញវាទៅរៀនយូរពេកវាភ្លេចថាខាងក្រោយនោះមិនខ្មិចបានគាត់និយាយថាកូនឯងកូនកូនឯងអត់ចាំទេអាមួយនឹងកូនមិត្តភ័ក្ដិរបស់ពុកមនុស្សវាល្អទេឲ្យតែណែនិយាយសភាពរៀបសាររវាវានិយាយសភាពរៀបសារមកវិញហ្នឹង តែអាណានិយាយអាក្រក់ដាក់វាវានិយាយអាក្រក់មកវិញឯងហើយខ្លួនឯងមានស្រែកដាក់វាអត់ចុះខ្ញុំស្រែកអាឥឡូវទៅម៉ោងទៀតជម្រាបសួរវាឲ្យស្រួលវានឹងនិយាយដូចខ្លួនឯងអញ្ចឹងទៅដល់ស្រែក hello នោះ hello មកវិញជំរាបសួរជំរាបសួរនឹងឯគេសบายចិត្តគេអញ្ចឹងគាត់ទៅយកអស់មកបានឪពុកបយលឪពុកបយលថាកូនណាធម្មតាអញ្ចឹងណា មនុស្សយើងគ្មាននរណា ចង់បាន ពាក្យអាក្រក់ទេ បើកូនចង់ដឹកនាំមនុស្សក៏អញ្ចឹងដែរកុំយកពាក្យអាក្រក់យកទៅប្រើដូចពេលនេះអញ្ចឹងណាបើកូនមិនប្រើពាក្យអាក្រក់ទេកូនទៅតែមួយជើងឯងកូនមកវិញបានអស់ហើយតែនេះដោយសារកូនទៅប្រើពាក្យអាក្រក់ទៅកូន បានមកវិញលទ្ធផលតលទៅពីរដងនឹងពីរដងកូនកែផងបើកូនមិនកែកូនទៅជេរទៀតកូនខឹងទៀតអញ្ចឹងបានអាត្មាឃើញអ្នកដឹកនាំនយោបាយរហងៃចង់ឲ្យគេស្ដាប់តាមខ្លួនឯងបញ្ជេរទៅគេអត់យល់ អីអាត្មាបញ្យល់ពួកហ្នឹងគេថានិយាយមិនស្ដាប់ជេរខ្លះទៅអីណាណីគេគេខឹងគេណាណាអើបានអាត្មាបញ្យល់ទៀតបញ្យល់ថាអីគេលើកអាំងតែខ្លួនគេអ្នកជួយជួយចឹងហ្នឹងមានចង់បានអីទៅជេរជេរព្រោះមានចង់បានអីថាបេះដូងអ្នកជួយពិតប្រកបវាមិនមែនត្រឹមមិនចង់បានអីចប់រឿងទេត្រូវគិតដល់សេចក្តីសុខរបស់គេទៀតចិត្តរបស់គេទៀតដូចពេទ្យចឹង យកទៅព្យាបាលមែនមិនគ្រាន់តែអាងមានឆ្នាំហើយទៅជេរអ្នកជំងឺទេហើយព្យាបាលអត់ងាប់ណាងាប់មិនទៅប្រើពាក្យអញ្ចឹងណាមែនអត់ហ្នឹងហើយបានថ្មឧទាហរណ៍ថាយើងឃើញមនុស្សឃ្លានម្នាក់ដែលអត់បាយយូរហើយណាត្រូវការអាហារម្នាក់មានអាហារល្អបណិតបណិតសាច់ជ្រូកខ្វៃទាខ្វៃណាំខ្វៃអីមន់ខ្វៃអីទាំងអស់ ទៅដល់ក៏លើកនៅណែវើយមានគ្រប់គ្រាន់អស់ហើយបើឃ្លាតមកច្រាស់ច្រំទៅនឹងមួយ ម្នាក់ទៀតគាត់មានតបាយធម្មតា ត្រីងៀតមកកតុយថាអូអ្នកបងហើយអ្នកមីងហើយខ្ញុំថ្ងៃនេះរកអីមិនតាន់មានតែប៉ុណ្្នឹងប៉ុន្តែបើពិសាទៅអាចនឹងបាត់ឃ្លានក្រន់ដែរអញ្ចឹងពិសាទៅកុំប្រកាន់អីញញយមយកមួយណាយកអាជ្រូកខ្វៃហើយអាច្រាស់ច្រំឬក៏អាអាត្រីងៀតហើយនិយាយស្រួលបានមនុស្សច្រើន ទៅងាយធ្វើការ យល់យល់អញ្ចឹងត្រូវញាតញោមបើចង់ឲ្យពុទ្ធសាសនារីចម្រើន ពាក្យថាពុទ្ធសាសនារីចម្រើនហ្នឹងក៏ដូចជាសង្គមយើងរីចម្រើនដែរបើមានតែវត្តអារាម ខ្វះធនធាន ប្រសង់ចេះដឹងណាវត្តនឹងគង់តែលេទេហើយនៅវត្តកំណត់អាត្មាអានិយាយដដែលនេះបានអាត្មាថា បើវត្តនឹងមិនបើកសាលារៀនបង្រៀនបើហុចទៅក៏ធម្មៈឬក៏ស្អីឲ្យតែរៀនកុំហាកថាដាក់និយាយមែនតើណាមកពីព្រោះអីពេលដែលអាត្មាឈប់បរៀននឹងអាត្មាប្រឡងគ្រូចោះអាត្មាត្រូវផ្លាស់ទៅពោសាត់ទៅចាប់ពីនឹងមកមានគ្រូលោកទៅបរៀនអីផ្សេងផ្សេងក៏ចេះតែរីកចម្រើនបន្តទៀតទៅនៅពេលដែលអស់សាលារៀនលោកឥឡូវខ្សោយទៅខ្សោយទៅខ្សោយទៅដើមចុងឆ្នាំនេះអាត្មាទៅ ថ្មប្រាប់ថាឲ្យបើកសាលារៀនទៅ ប្រាក់ខែគ្រូថ្មជួយកុំព្រួយរឿងប្រាក់ខែគ្រូ ជួយប៉ុណ្ណឹងហើយ អត់បើកទៀតថាអត់ខ្លាចអត់ចហានឆាន់សុកចិត្តណក់ដើមព្រៀបប្រប់ដើររៃលុយទៅកសាងនេះកសាងនោះថាកសាងដើម្បីអីញាតិញោមគេធ្វើក្រោលគោដើម្បីឲ្យគោនៅចុះបើអត់គោធ្វើឬអី គេធ្វើវត្តដើម្បីឲ្យលោកនៅជាបើអត់លោកនៅធ្វើទៅអីយល់យល់យល់ថាម៉េចញាតិញោមលមមឈប់គិតតែរឿងដោយសារវត្តនឹងវត្តកំណើតហើយកថាដាក់របៀបនេះมันរីចម្រើនទេឲ្យមនុស្សនឹងពេញចិត្តនឹងការរៀនវិញមើលបើមិនរៀនហែកថាដាក់ចឹងទៅមើល ហើយកឋិនដាក់បាន2 3000ដុល្លារត្រូវដក1000ឬក៏2000ទៅហើយសម្រាប់ឲ្យលោករៀនដាក់ប្រាក់ខែគ្រូគ្មានអាចារ្យណាមកប្រកែកមកត្អូញថាអត់ប្រាក់ខែគ្រូទៀតទេឲ្យប៉ុណ្ណឹងហើយប្រកាសសាឡាមបានឈប់ហែដាក់ទៀតហែដាក់វត្តណាទៀតទៀតនេះញាតិញោមជួយជំរុញវិស័យសិក្សាយល់ទេមកនិយាយឲ្យប្រកាសដាក់វត្ថុអូណាណៃមកពីព្រោះអីវត្តខ្លះរាប់ម៉ឺនញាតិញោមលុយ កឋិនមួយមួយហើយដល់តែប្រាក់ខែគ្រូអត់មានអញ្ចឹងយើងមើលប្រទេសគេរីចម្រើន ទាំងឡាយទៅមើលតើប្រទេសគេដែលអាចរីចម្រើនបានដោយសារប្រជាពលរដ្ឋគេល្ងងឬក៏ដោយសារចេះដោយសារចេះនៅជប៉ុនក៏ដោយតែគេទៅជាសេដ្ឋកិច្ចប្រទេសគេអត់មានវត្ថុធម្មជាតិអីច្រើនទិញទៅពីប្រទេសផ្សេងគេបដិវត្តអារបស់នោះលក់ឲ្យយើងវិញឃើញទេយល់យល់យល់ហ៎ នឹងហើយធ្វើធម្មទាន ពិត គឺបណ្ដោះពូជអ្នកចេះពីព្រោះពាក្យថាឲ្យធម្មទាន គឺឲ្យចំណេះដឹងយល់យល់ទេនឹងហើយហើយអ្នកបកែដើរទេសនាអីដូចអាត្មាដូចក្រុមលក្ខលោកបកែទេសនាមិនបាច់ជួយអីបានទេលោកនឹងសូវអត់ទេនិយាយមែនហ្មងយល់នឹងមិនសូវអត់ទេមកនេះទូបីទេសមិនយកមិនក៏មានក្រៅខ្លះដែរ ថាមិនសូវអត់ទេលោកចឹងចឹងហ៎និយាយមែនហ្មងលោកដែលអត់មែនទេណោះលោកនៅបរិញ្ញាលោកហ៎បានអត់មែនទេហើយទៀនដែលយើងធ្វើទៅវាចំគឺឲ្យទៅដល់គោលដៅអ្នកដែលត្រូវការលោកយកទៅមិនយកទៅណាយកទៅបរិញ្ញាលោកបន្តទៀតក្នុងលោកម្ដងបដោះបានលោក4 10 20អង្គតទៅទៀតនេះយល់ទេយល់ទេ ខ្លាចលោកផ្សេងផ្សេងខឹងទៀតណាទេសអញ្ចឹងដាច់របបលោកអញ្ចឹងបានអាត្មាសួរញាតិញោមពីមុនអាត្មាមកហ្នឹងថាតើបានចង់បានលោកល្អអត់ណាបានអាត្មាថាចង់បានលោកល្អហើយបានថ្វាយបង្គំញឹកបានចូលមកសួរបញ្ហាញឹកគឺត្រូវបណ្ដោះវត្តដែលនៅចិត្តផ្ទះយើងនឹងឯងយល់ទេ យល់ទេហ្នឹងហើយបើទោះជាយើងទៅដល់ឥណ្ឌាថាលោកនៅឥណ្ឌាល្អបើទោះជាយើងទៅដល់លង្កាថាលោកលង្កាល្អបើទោះជាយើងទៅដល់ថៃថាលោកថៃល្អយើងទៅបានប្រមាណដងមែនទេយើងទៅបានប្រមាណដងស្រុកគេហ្នឹងចុះបើដោះនៅស្រុកយើងដោយរឿងអាត្មាធ្វើបទុមចាត់ដីនេះញាតិញោមមិនមែនចង់ទៅកសាងអីទេប៉ុន្តែមកពីដើមមើលប្រទេសគេថាហេតុអីបានប្រទេសគេគេធ្វើឲ្យមានកន្លែងគោរពអញ្ចឹង គោរពរហូតដល់ខ្មែរយើងយកលុយទៅទៅគោរពតែកន្លែងគេអញ្ចឹងមិនក៏ស្រុកយើងមិនមានពូអ្នកកាន់ពូសានមកកកោកដែរណាយកលុយទៅដាក់ទៅស្រុកគេអញ្ចឹងបានជាធ្វើហ្នឹងណាបាត់ជាតិនិយមហ្នឹងហើយហើយមិនចង់ថាទេចរិតខ្មែរយើងមួយទៀតដែលគួរផ្លាស់ប្ដូរញាតិញោមបើសិនជាយើងចង់ចង់ឲ្យសង្គមយើងរីកចម្រើនដកដូរអាចរិតហ្នឹងទៀត ដូរចរិតឲ្យតម្លៃគេជាងគ្នាឯងហ្នឹងណាវត្តក៏ចឹងដែរអាវត្តជិតផ្ទះអាចស្អប់ហ่ะណោទៅវត្តណោមែនអត់ញាតិញោមញាតិញោមអើយអញ្ចឹងអត់ហ្នឹងហើយ មិនហាមញាតញោមមិនឲ្យទៅរកកន្លែងល្អទេ តែកុំចោលអាកន្លែងចិត្តចិត្តនឹងពេកត្រូវដាំវាឡើង ត្រូវចូលរួមបណ្ដោះវាឡើង ធម្មជាតិប្រាប់យើងថាអ្វីដែលសំខាន់ចំពោះយើង គឺអ្វីដែលនៅគៀកយើងបំផុតដូចជាសម្ភារៈប្រើប្រាស់ខាងក្រៅរបស់នេះទោះតម្លៃប៉ុណ្ណាមិនថ្លៃស្មើនឹងដៃយើងទេ មិត្តភ័ក្តិនៅជុំវិញមនុស្សនៅជុំវិញព្រះអង្គឲ្យតម្លៃស្មើនឹងដៃជើងមនុស្សនៅស្រុកណាដែលអត់មិត្តភ័ក្តិដែលអត់មានញាតិអត់មានតំណែងតំណងល្អមនុស្សនឹងស្មើនឹងមនុស្សអត់មានដៃជើងដូចគ្នាយល់ទេប៉ុនខ្មែរយើងច្រើនតែឲ្យអ្នកតម្លៃអ្នកនៅឆ្ងាយជាងអ្នក នៅចិត្តម្លោះហើយខ្មែរយើងមិនងាយសោះឡើយអ្នកមានទឹកចិត្តតស៊ូដោយ អ្នកដតីឲ្យកម្លាំងចិត្តងាយទេញាតិញោម ខ្មែរយើងមិនងាយចេះឲ្យកម្លាំងចិត្តគ្នាឃើញគ្នារៀនឆ្លាតឲ្យកម្លាំងចិត្តគ្នាឲ្យលើករង្វាន់មិនងាយទេងាយទេដូចអាចេញមករៀនចឹងទៅស្រុកវិញហើយវាមិនបានទៅស្អីទេទីបំផុតមកស្ទូចថៃមួយអញវិញដែរអត់ចេះឲ្យកម្លាំងចិត្តទេអើយរៀនស្អីវាមិនដែរបានធ្វើរដ្ឋមន្ត្រីឃើញទេអាគំនិតបែបហ្នឹងអត់ចេះដល់តែពេលគេមកទៅអូស្ត្រាលីកូនក្មេងម្នាក់ អាយុ5ឆ្នាំគូរូបក្តាមហើយក្តាមនឹងមើលសឹងមិនស្គាល់ប៉ុន្តែគេប្រាប់ថានេះអាយុប៉ុណ្ណឹងគូរូបបានប៉ុណ្ណឹងគេយកទៅលក់ដាក់តម្លៃ150អីក៏មានគេទិញហើយគេយកលុយដែលលក់បានហ្នឹងមកឲ្យខ្លួនឯងគូបានប៉ុណ្ណឹងឥឡូវលក់បានប៉ុណ្ណឹងប្រឹងតិចទៀតអូលក់បានថ្លៃជាងហ្នឹងតែបើយកអាស្នាដៃហ្នឹងយកទៅ ប្រៀបជាមួយអ្នកដែលវិចិត្រករវាដាច់គ្នាឆ្ងាយណាស់តែសម្រាប់របស់វិចិត្រករហ្មងគេមិនសូវទិញវិញអាហ្នឹងគេដឹងតែវាចេះហើយហ្នឹងតែគេទិញនេះគឺទិញដើម្បីជួយក្មេងហ្នឹងយល់ទេយល់ទេអូដូចបរទេសភាកច្រើនពេលអាត្មានិយាយអង់គ្លេសខុសគេថា you you are good not a good ប៉ុន្តែបើនិយាយមួយខ្មែរវិញសោច សើចអញ្ចឹងតដដែរនឹងអញ្ចឹងតដដែរហើយធ្វើម៉េចឲ្យថ្ងៃណាបានអ្នកគ្នាគ្នាក្លាហានទៅហើយមនុស្សដាច់ចិត្តនិយាយមួយមួយប្រឹងណាទៅឈប់គិតមកមិនហ៊ាននិយាយដូចខ្មែរអីឃើញមុខខ្មែរខ្មែរមិនសូវហ៊ាននិយាយហ្នឹងហ្នឹងឥឡូវនោះប្រាប់ខ្លួនឯង don't try to be perfect but only try to be fluent ឲ្យតែនិយាយចេញបានណា because it is not my first language. Am I right? ហ្នឹងហើយអញ្ចឹងវិធីដែលអាត្មាជួយ នឹងគឺអញ្ចឹងគឺបង្កើតសាលាជាប្រព័ន្ធហើយមានសាខាតាមខេត្តបណ្ដោះពីថ្នាក់ basic ខាងក្រោមទៅរហូតទៅដល់ថ្នាក់ឧត្តមហើយយើង តកតងជាមួយប្រទេសផ្សេងផ្សេងជាអ្នករៀនពុទ្ធសាសនាដូចគ្នាហ្នឹងយើងធ្វើអាហារូបករណ៍ឲ្យលោកទៅរៀនសម្រាប់សិស្សពូកែទៀតហ្នឹងហើយអ្វីដែលយើងត្រូវការហ្នឹងគឺសម្រាប់ឧបត្ថម្ភគ្រូនៅពេលបច្ចុប្បន្នហ្នឹងសាលាធ្វើរួចហើយនៅភ្នំពេញមកថានេះ មិនមែនត្រឹមតែថាទេធ្វើហើយហើយក៏ប្រកាសព័ត៌មានបណ្ដាបណ្ដា តិចទៀតទៅអាត្មាទៅវិញនឹងបង្កើតជាមូលនិធិហើយនឹងមានបង្កើត bank account ឬស្អីត្រឹមត្រូវចាត់ចែងអឺมันខ្វះទេអ្នកដែលស្ម័គ្រចិត្តជួយអញ្ចឹងមិនថាសំខាន់ក្បាលម៉ាស៊ីនប្រមាណហ្នឹងត្រូវតែកុំយកផលប្រយោជន៍ពីក្នុងហ្នឹងហ្នឹងហើយមិនចេះដួលទេអាត្មាគិតអញ្ចឹងថាជួនកាលយើងដឹកនាំមិនកើតយើងចេះតែថាមិនកើតមិនកើតមិនកើតជួនកាលយើងវាខ្វះបច្ចេកទេសណា ដូចគេនិយាយថាដំណាំដែលវាដុះអត់ល្អគេមិនត្រូវ បន្ទោសដំណាំទេវាអាចមកពីម្ចាស់ខ្វះបច្ចេកទេសដាំមែនទេមែនទេហ្នឹងហើយគំនូមិនល្អគេមិនបន្ទោសផ្ទាំងគំនូទេ គេបន្ទោសអ្នកគូដែលខ្វះទេពកោសោចម្រៀងមិនពីរោះគេមិនបន្ទោសចម្រៀងទេ គេបន្ទោសអ្នកច្រៀងយល់ ហ្នឹងឯងកំពុងកដាក់ជ្រៀងនោះហើយហ្នឹងឯងអញ្ចឹងអាត្មាថាខ្មែរនៅ មាន ពាក្យនិយាយគ្នាត្រូវច្រើនអាត្មាដើរមកត្រួសពីត្រួសនេះអាត្មាដឹងថាញាតិញោមមាន បំណងជួយខ្មែរនៅ តែច្រើនប៉ុន្តែគ្រាន់តែរយៈកាលកន្លងមកជួយឲ្យបាត់ជួយឲ្យបាត់វាដូចជាវារកឃើញដោះអីឲ្យប្រកាសវាអត់ឃើញយល់ទេអញ្ចឹងបានអាត្មាបណ្ដោះវិធីជួយជាមួយក្មេងៗនៅសាកលវិទ្យាល័យហ្នឹងទៅវិញធ្វើវិធីជួយខ្មែរជួយអ្នកក្រទៀត វិធីដែលអាត្មាធ្វើរៀងខុសគេបន្តិចវិធីដែលគេជួយរាល់ថ្ងៃខ្លះគឺជួយឲ្យតែបរិភោគណាហើយក៏វាហើយទៅខ្លះទៀតគេជួយដែរគេជួយបង្រៀនឲ្យចេះដាំដុះអាហ្នឹងក៏មួយយ៉ាងដែរនឹងគ្រាន់បើបន្តិចប៉ុន្តែនៅមួយយ៉ាងទៀតមិនតន់ឃើញអ្នកជួយផ្នែកគំនិតស្មារតីឯងឲ្យមនុស្សមានស្មារតីចេះស្រឡាញ់ជាតិ ចេះស្រឡាញ់វប្បធម៌ចេះស្រឡាញ់ខ្លួនឯងជាស្អីហ្នឹងមិនសូវមានអ្នកមិនសូវមានអ្នកចាប់អារម្មណ៍រឿងហ្នឹងឯងញាតិញោមអាត្មានិយាយបន្តិចចុះវាមិនមែនជាការប្រកាន់សាសនាអីទេតែយើងគួរដឹងខ្លួនយើងជាអ្វីដែរយល់ទេនិយាយបន្តិចចប់អាអាត្មាក៏ចុកជើងហ្នឹងឯណាចាំមានសំណួរខ្លះញាតិញោមត្រូវដឹងថាដូចនៅស្រុកខ្មែរយើង អ្នកក្រច្រើនអ្នក ដែលទៅជួយឬក៏អ្នករស់ស៊ីជាជនជាតិបរទេសខុសពីខ្មែរយើងគេកាន់សាសនាអីគេអត់ដែលភ្លេចខ្លួនគេអត់ដែលភ្លេចដោយប្រធានធនាគារក្រុមហ៊ុនធំធំនៅស្រុកខ្មែរខ្មែរស្គាល់មិត្តភ័ក្តិដែលធ្វើការនៅទីនោះចេះតែប្រាប់ខ្មែរមកថាជាតិនិយមរបស់គេ ខ្លាំងណាស់ចឹងបានស្រុកគេខ្លាំងសាសនាដែលគេគោរពទោះបីជាគេមិនបានទៅបង្ហាញយើងអីយើងប៉ុន្តែក្នុងចិត្តគេមាន ឧទាហរណ៍នៅធនាគារចុះយើងធ្វើតេស្តជាប់សម្ភារជាប់ប្រាក់ខែអាចបាន500ទៅ700អីចឹងណាសម្រាប់យើងនៅស្រុកខ្មែរប្រាក់ខែប៉ុណ្ណឹងវាគ្រាន់បើហើយឬក៏ខ្លះដល់ទៅ1000នេះក៏មានដែរតាមធនាគារជាប់គ្រប់បែបយ៉ាងប៉ុន្តែមុននឹងចូល ទៅធ្វើការគេឲ្យទៅថ្វាយខ្លួនគោរពព្រះគេ គេអត់ចោលទេអត់ចោលទេមកសួរថាតើខ្មែរយើង ប្រមាណអ្នកដែលមានគំនិតអញ្ចឹង No បើថាយកឲ្យទៅស៊ីស៊ីទៅចប់អរគុណម្ចាស់អំណោយចប់គេលើកណាក៏ឲ្យអរគុណព្រះគេដែរណាគេជួយដងដងទឹកក៏ដោយគេមិនបាច់ថាឲ្យចូលសាសនាគេទេព្រះសូមអរគុណព្រះជាម្ចាស់ពីព្រោះនេះជាអំណោយរបស់ព្រះជាម្ចាស់គេឲ្យថាតែប៉ុណ្ណាឲ្យអរគុណប៉ុណ្ណា នេះគឺជាការបញ្ចូលបន្តិចបន្តិចបន្តិចបន្តិចដោយយើងអត់ដឹងខ្លួនឯងហើយបើយើងមិនចង់បញ្ចូលមនុស្សឲ្យមកកាន់ពុទ្ធសាសនាឲ្យមកអង្គុយបត់ជើងឲ្យមកសូត្រធម៌ឲ្យមកកាន់សិលចាប់បខំហ្មងទៅមិនរួចយល់យល់ហើយធំងាយសូត្រជាប់ណាមកថឹកនោះតែគេតែពីរបីម៉ាត់ទេឲ្យអធិដ្ឋានបន្តិចតាមគេតែបន្តិចអញ្ចឹងអាដំបងបន្តិច ក្រោយមកបន្តិចអាបន្តិចហ្នឹងហើយដែលវាខ្លាំងជាងអាបខំគ្នានោះមែនទេញាតិញោមយល់ទេហ្នឹងហើយហើយថានេះថ្មមិនបន្ទោសគេទេណាសរសើរគេ មានន័យថាគេទៅដល់ទីណាក៏គេអត់ភ្លេចដែរយល់ទេហ្នឹងហើយហើយមើលរបៀបខ្មែរយើងទៅជួយវិញ ទោះបីជាខ្លួនឯងនឹងជាស្អីក៏ដោយជួយនឹងគ្រាន់តែសកម្មភាពរបស់គេគ្រាន់ថតវីដេអូប្រាប់ចាស់អំណោយប៉ុណ្ណឹងដូចជាគ្មានបានបញ្ចូលពលឹងស្អីឲ្យខ្មែរឲ្យមានចិត្តតស៊ូអីទៅមុខចេះចុះឲ្យអត់អញ្ចឹងបានអាត្មាទៅនឹងជួយដែរប៉ុន្តែត្រូវបន្ថែមអាហារគ្រួក្បាលទៅនេះថ្ងៃទី27នេះអាត្មា ក្មេងៗនៅសាកលវិទ្យាល័យបញ្ញាសាកំពុងតែប្រមូលអ្នកកំសត់អត់ឃ្លានមកមកដុំពីព្រោះខ្មែរគិតថាអ្នកខ្លះនឹងកំសត់រហូតដល់អាហារឆ្ងាញ់ម្ដងគាត់មិនដែលស្គាល់ទេអញ្ចឹងបានទៅវិញថ្ងៃ27ហ្នឹងដាំបាយដាំទឹកឲ្យឆ្ងាញ់ឆ្ងាញ់ចែកគាត់ធ្វើដបងប្រហែលជា50នាក់ឯងហើយជូនសម្លៀកបំពាក់គាត់ទៅឲ្យគាត់ឆ្អែតហើយឲ្យគាត់អង្គុយឲ្យស្រួលទេសនាគាត់ស្ដាប់ធ្វើចឹង ហើយនៅពេលដែលទេសនាហ្នឹងមិនមែនតែមានអ្នកដឹងទេក្មេងៗមកហ្នឹងថ្មបញ្យលទាំងអស់ដើម្បីបង្កើតគំនិតចេះជួយចែករំលែកនោះញាតិញោមញាតិញោមហ៎ខ្មែរយើងសម្បូរអ្នកមានដែលតែរាល់ថ្ងៃមានខ្លះមានមែនទេណាប៉ុន្តែមានអង្គុយលេបតែឯងដូចលេបផ្លែសន្ទូចចឹងលេបលេបអត់ចែក Mm-hmm. ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាការឲ្យទានណាបុគ្គលមានទ្រពច្រើនគួរឲ្យតាមច្រើនបុគ្គលមានទ្រពជាមធ្យមគួរឲ្យតាមមធ្យមបុគ្គលមានទ្រពតិចគួរឲ្យតាមតិចដែលថាមានហើយមិនចេះចែករំលែកនោះ មិនគួរឡើយប្រៀបដូចជាមនុស្សអង្គុយលេបផ្លែសន្ទូចឆ្ងាញ់នុយភ្លេចផ្លែសន្ទូចចឹង មេរៀនពពុទ្ធនឹងវាអត់ជ្រាបចូលក្នុង ប្រជាជនយើងសោះញាតិញោមញាតិញោមញាតិញោមព្រមអង្គុយឲ្យចឹងបានអាត្មាទៅទៅទេសនាទៅអីហ្នឹងថ្មីត្បិតថាវាមិន អាចជួយទាំងសង្គមបានប៉ុន្តែឲ្យតែឃើញអ្នកកំសត់ហ្នឹងទ្រាំមិនកើតទេញាតិញោមចូលទៅឆានកន្លែងនេះកន្លែងនោះឃើញអ្នកសុំហ្នឹងដូចជាទ្រាំលេបមិនកើតហ្មងអញ្ចឹងទៅឲ្យញោមយកទៅឲ្យជើងកាហៅ ហើយគាត់ចូលមកវិសាមានហាងខ្លះចិត្តអាក្រក់ទៀតថ្មថាកុំទិញឲ្យគាត់ចឹងដូចគាត់មិនមែននឹសចឹងឲ្យគាត់មកអង្គុយខាងក្នុងឲ្យគាត់ហូបឲ្យស្រួលហាងខ្លះឲ្យគាត់ចូលឯងកខិចអីអីចឹងណាឃើញទេចិត្តវាអត់មានជាប៉ុនណាហេឆ្នាំមុនអាត្មាទេសនៅតណាអូនៅវត្តមួយទៀតដែលស្អែកទៅទៅដែលគាត់សួរគាត់ទៅពី Washington State ហ្នឹងទៅទៅដល់ស្រុកខ្មែរ ទៅជាមួយបងប្អូនគាត់ខ្លះមិត្តភ័ក្ដិខ្លះសិស្សចំទានអ្នកមានណាកំពុងពិសាអីនៅហាងហ្នឹងគាត់ឃើញជីដូនម្នាក់កំសត់មកគាត់ហូតលុយឲ្យស្រាប់តែអ្នកមានស្រុកខ្មែរនោះស្រែកឲ្យគាត់មកក្រុមមិនក៏ឲ្យអ្នកក្រអញ្ចឹងវាកាត់លៀបអស់ហើយឃើញទេស្រែកស្រែករហូតដល់គាត់ញ័រដៃញ័រជើងណាស្រែកស្រែកដូចចង់ខ្លាច់ត្រូវក្របមីនអញ្ចឹង ញាតិញោមបើជំនឿអញ្ចឹងវាចូល ទៅសួរថាខ្មែរយើងងើបមុខមករួចមិនក៏មិនមើលមហាសេដ្ឋីពិភពលោកដោយ Bill Gates ក៏ធ្វើអំណោយដល់អ្នកក្រមិនខ្លះគេមានក្រដោយសារជួយអ្នកក្រឯណាយល់ពពុតអត់ដែរបរៀនអញ្ចឹងហើយគួគាត់នឹងសួរថាមិនចេះធ្វើកឋិនទេគាត់ធ្វើណាប៉ុន្តែគាត់ធ្វើមិនដែលធ្វើជាប៉ុនពិតទេគាត់ធ្វើ ដើម្បីឡើងហុងស៊ុយគាត់ទេភាកច្រើន បើមុនលោកវិញលោកកំសត់ពុំរៀនសូត្រទេគាត់មិនមុនទៅមុនសសម្ដេចសិតស្អីហ៎ដើម្បីអីដើម្បីមកលើករាសីញាតិញោមកាលនៅក្នុងប៉ុនហ្នឹងក៏ពុករលួយដែរមើលមិនបាច់ទៅធ្វើអីទេអាត្មាទៅនៅម្ពិញប្រហែលឆ្នាំរៀនអត់ទៅបានស៊ីខ្មោចមួយគេមិនដែលគេមិនដែលចាត់ទេ អញ្ចឹងហើយជាមូលហេតុអាត្មាមិនបន្ទោសហ្មងទេមិត្តភ័ក្តិដែលរៀនជាមួយអាត្មាទាំងអស់អាត្មាតែងតែប្រាប់ថាជាប្រសងដូចគ្នាណាអាត្មាតែងតែប្រាប់ថា យើងរៀនមកដល់ប៉ុណ្ណេះដោយសារយើងជ្រោកក្រមលុបពពុតនឹងឯងកុំអីយើងអត់ដឹងអីទេអញ្ចឹងមុននឹងសឹកអីក៏ដោយយកចំណេះនឹងទៅជួយខ្មែរយើងបានមួយឆ្នាំពីរឆ្នាំចាំសឹកទៅជួយបរៀនកូនចៅយើងណក់តាមស្រុកជនបទគុំគិតរឿងប្រាក់ខែនឹងពេញមកចេះតែប្រាប់អញ្ចឹងតិចណាស់ដែលធ្វើ ឯអ្នកខ្លះទៀតគិតថារៀនអស់តលុយម៉ែតដែរមានអាណាជួយជិលតើវាអត់មានអាអាមនោសញ្ចេតនាពីកន្លែងហ្នឹងហើយវាជួបតែអាការប្រកាន់បពួកអ្នកមករៀនគេអត់ឲ្យទៅប៉ុនអ្នកទៅប៉ុនតែអ្នកនៅនឹងចាស់ចាស់ហ្នឹងឯង